ករណីមានសំណួរប្រកេនព្រះអង្គមួយស្នេហារបស់យុវវ័យតែមានការហួងហែងនិង ប្រច័ណ្ឌមិនសុខក្នុងចិត្តទៅគូពិចារណានឹងដាស់ស្មារតីបែបណាទើបអាចដោះខាត់សេចក្តីហួងហែងនេះបានសូមអរគុណអើយឲ្យតែស្នេហាវាគ្មានតែរឿងយុវវ័យអីទេយុវចាស់ហ្នឹងក៏នៅតែហួងហែងដូចគ្នាហ្នឹងទូលោភៈគ្មានរឿងក្មេងរឿងចាស់ទេហើយតែស្រឡាញ់ហើយមិនមានការហួងហែងក៏វាមិនមែនជារឿងត្រឹមត្រូវដែរ ថាស្រឡាញ់ស្រឡាញ់ចោះតែកុំហួងហែងអត់ទេអានឹងបាថាទេបាថាតែស្រឡាញ់វាហួងហែងហើយព្រោះតួស្រឡាញ់តួលោភៈហើយដល់តួហួងហែងតួតោសៈតួតោសៈមូលចិត្តគឺមច្ឆរិយៈហ្នឹងតែកើតនឹងតោសមូលចិត្តគឺវាបច្ច័យដល់គ្នាមិនមែនយើងទេដែលមិនហួងហែងថាមកពេលមិនស្រឡាញ់ហើយតែស្រឡាញ់ហួងហែងហើយធ្វើម៉េចអាចនិយាយបាន ស្រឡាញ់ស្រឡាញ់ចោះតែកំហួងហែងអត់ផ្លូវឯងធัวកើតពីបច្ច័យនិយាយមកទៀតថាធัวកើតពីបច្ច័យមិនមែនយើងអ្នកធ្វើទេមិនយើងអ្នកធ្វើទេអញ្ចឹងឯងបានអ្នកស្ដាប់ធัวក៏ដោយអីក៏ដោយនឹករឿងអារឿងប្តីរឿងប្រពន្ធនឹងយំទៀតលើតែតឡាញ់ជាប់ខ្លាំងវាហួងហែងហើយទោះបីមិនមាត់មែនប៉ុន្តែចិត្តធ្វើម៉េចព្រោះចិត្តមិនមែនយើងហ្នឹងចិត្តហ្នឹងវាមិនមែនយើង បើចិត្តនឹងជាតួយើងអានឹងយើងបង្ហាញបានណាយើងប្រកបបានណាចឹងដល់ពេលណាដែលយើងយល់សភាវៈពិភពមិនទៀងជាទុកជាអនត្តាហ្នឹងកាន់តែច្រើនឡើងច្រើនឡើងតួស្រឡាញ់ហ្នឹងក៏មិនទៀងតួហួងហែងហ្នឹងក៏មិនទៀងតួសัตว์លោកសង្ខាររបស់សัตว์លោកហ្នឹងក៏វាមិនទៀងអញ្ចឹងវាជាឱកាសឲ្យកុសលហ្នឹងកើតចាណារឿយរឿយរឿយរឿយរឿយវាកាត់បន្ថយសេចក្តីស្រឡាញ់ហ្នឹង វាទៅជាការសង្គ្រោះវិញទេជាប្តីជាប្រពន្ធជាដៃគូក៏ដោយបង្កើនសង្ឃហធរគិតពីការផ្ដល់សេចក្តីសុខឲ្យគេវិញអញ្ចឹងណាពួកអាស្រឡាញ់ខ្លាំងគិតដើម្បីខ្លួនឯងតែគិតដើម្បីខ្លួនឯងខ្លាំងមិនកំណាញ់មិនកើតបោះអញបោះអញតែបោះអញហួងហែងហ្នឹងតែបើយើងចម្រើនដោយសង្ឃហធរវិញហ្នឹងហើយគិតពីការផ្ដល់សេចក្តីសុខឲ្យគេវិញ ទៅជាមង្គលដ៏ឧត្តមក្នុងមង្គលអឺសង្ឃអីគេសង្ឃហោឬក៏ពុទ្ធទេរសសង្ឃហោហ្នឹងគេណាសេចក្តីសង្គ្រោះដល់បុត្រនិងភរិយាអីអីហ្នឹងជាមង្គលព្រោះសង្គ្រោះវាជាតួកុសលកុសលកើតវាមិនជាបច្ច័យឲ្យកើតការហួងហែងដោយអំណាចពីវេរាហ្នឹងអត់ទេ ចឹងវាសរុបមកនៅតែបង្កើនការយល់ដឹងអំពីរូបធម៌និមធម៌នឹងដដែលហ្នឹងហើយសុខៀងបដិវត្តសាសនាហ្នឹងហើយអាចនឹងថ្មឡាយចប់ទៅនឹងលែងឃើញភេកថ្មហើយព្រោះចូលមកមិនចម្រើនកុសលមកកាន់ប្រាប់មុននៅតែមកពាក្យមិនល្អទៀតមានន័យថាមិនសមគួរនឹងឃើញភេកនឹងបន្តទៀតទេមានកន្លែងប្លុកអឺ ផនវលៈខ្ញុំកណាមានសំណួរមួយខ្ញុំកណាសុំសួរព្រះអង្គថាតើការសជាតិមានពិតប្រកបដែរឬទេសូមព្រះអង្គជួយបំភ្លឺមានជាធម្មតាបើគិតថាវាជាសំណួរដែលវាហួសវិស័យដែលយើងគិតណាព្រោះ មានអ្នកដឹងជាតិជាហោហែអ្នក ដែលអាត្មាស្គាល់ចិត្តស្និទ្ធហ្នឹងមានហោហែអឺប្អូនជីតាអាត្មាបកើតខាងម្ដាយហ្នឹងក៏គាត់មានភរិយាហើយភរិយាហ្នឹងដឹងជាតិស្លាប់ហើយកើតមកពេញវ័យដឹងរឿងរ៉ាវទាំងអស់មកស្រឡាញ់គាត់បន្តទៀតអីចឹងហ្នឹងហើយវាមាន ប៉ុន្តែគ្រាន់ថាការមាននោះវា มันដូចយើងគិតដល់យើងគិតចាប់នៅក្នុងន័យផ្សេងព្រោះតួចងចាំជាតិនោះវាអត់មានអីខុសពីតួនាទីរបស់សញ្ញាខណ្ឌទេគ្រាន់តែសញ្ញាខណ្ឌហ្នឹងវាចាប់យកអីដែលពិសេសមុននឹងស្លាប់អីចឹងទៅវានៅចាំចឹងទៅហ្នឹងហើយតែវាមិនជាចាំរហូតដូចយើងនៅក្នុងជាតិនឹងហ្មងវាអត់ទេវាចាំដុំដុំចឹងទៅប៉ុន្តែវា អត្តន័យពិតនោះវាមិនដូចជាយើងគិតថាវាមានការអន្ទោលទៅ នៅវិញ្ញាណដដែលអីមកកើតហ្នឹងវាអត់អញ្ចឹងទេនឹងវាអត់ដូចយើងគិតទេនឹងដល់រៀនបរមត្តធម៌ទៅយើងវិនិច្ឆ័យរឿងហ្នឹងច្បាស់ទៀតលីលីខ្ញុំកណ្ណាថ្វាយបង្គំសពគ្រប់មកខ្ញុំកណ្ណាមានសំណួរសំសួរលោកចាស់គ្រូពេលហែកឋិនมันមានត្រៃទេមានជារបស់ប្រើប្រាស់ផ្សេងផ្សេងយកទៅហែបានទេ មានតោះខុសអីទេបង មិនបាច់មាន អីទៅតែអនុមោទនាគេក៏បាន មានមានអីធ្វើនឹងទៅកុំឲ្យជាបញ្ហាកុំឲ្យជារាំងស្ទះតួកុសលវានៅ លើចិត្តរបស់យើងអឺងាត់ MC តាំងពីកាលណាស្ដាប់ពធគុណម្ចាស់មកធ្វើឲ្យកាលណាយល់ច្រើនលែងសូវកើតទុកលែងសូវឈឺឆៅចេះអឺចាត់ចែងចេះបែងចែកអាក្រក់ឬល្អប្រសាធុ គុណម្ចាស់វេលាកន្លងមិនបានជួបម្ចាស់ផ្ទាល់ពិតមែនប៉ុន្តែចិត្តកណាដូចបានពាល់ដល់ចិត្តគុណម្ចាស់ម្យ៉ាងទៀតខ្ញុំកណាសុំសួរគុណម្ចាស់អត់ដឹងអឺគុណម្ចាស់អត់ដឹងដឹងត្រឹមគុណម្ចាស់បកស្រាយព្រះពេលណាខ្ញុំកណាស្ដាប់យល់បើយបាត់ពាក្យខ្លះមកអានសូវយល់អឺវាសនា writer ពេលដែលគេសង់ផ្ទះថ្មី គេតែងតែនិមន្តប្រសង់មកសូត្រមន្តឡើងលើករាសីវាចេះតែคลายដើម្បីឲ្យវាបានរង្វាន់ខ្លះទៅណាតើការលើករាសីរំដោះគ្រោះចង្រៃនេះសេមកមួយកណាត់មួយកណាត់ពី3កណាត់ទៀតពិតអឺសម័យដើមឡើយ នៅពេលដែលគេមានអ្វីពិសេសពិសេសក៏និមន្តប្រសង់អីទៅឆាន់ចឹងដែរមិនតែចំពោះអឺពុទ្ធសាសនាយើងទេនៅក្នុងសាសនាព្រាហ្មណ៍អីចឹងក៏គេ នឹករលឹកដល់គ្រូរបស់គេបុគ្គលដែលគេគោរពហ្នឹងគេអញ្ជើញមកទទួលមហូបអាហារពិធីលៀងភោជនអីចឹងជាការគោរពដល់គ្រូរបស់គេដល់សាសនារបស់គេចឹងហ្នឹងហើយអឺនៅក្នុងអឺពុទ្ធសាសនាយើងហ្នឹងក៏មានបាសកបាសិកា ដែល មានដល់កម្មវិធីពិសេសតែងតែនឹករលឹកចំពោះភិក្ខុសង្ឃឬក៏មិនចំពោះភិក្ខុសង្ឃទេដល់គាត់ធ្វើទានធ្វើអីដល់អ្នក ក្រអីចឹងទៅជាទម្លាប់របស់គាត់ប៉ុន្តែมันมันជាការលើករាសីអីទេអត់ទេសម័យពុទ្ធកាលគ្មាន ពីណាមុនលោកទៅសូត្រមុនលើករាសីឡើងផ្ទះឡើងសបាយអីអាត្មាវាមិនដែលឃើញគ្មានបើគេជ្រះថ្លាគេចង់ធ្វើទៀនគណៈហ្នឹងមានអញ្ចឹងណាសេរីវឌ្ឍនាកណាថ្វាយបង្គំគុណម្ចាស់ពីចម្ងាយកណាចង់សួរថា ម្ដាយក្មេកកណាគាត់ជាមនុស្សចង់តែបានពីកូនអត់ឈប់ហើយបើពេលយើងមិនបានឲ្យអ្វីដែលគាត់ចង់បានទេគាត់ខលទៅប្រាប់បងប្អូនគាត់ថាខ្ញុំកណានឹងស្វាមី មិនគិតគូរហើយថាពួកកណារមិលគុណតែពួកកណាតែងតែផ្ដល់នៅអ្វីគ្រប់ឲ្យតាមតម្រូវការមិនដែលតែក៏មិនដែលខាន តែក៏មិនច្រើនទេតាមលទ្ធភាព មិនដែលដាច់តើកណា គួរទៅគោរពគាត់តទៅទៀតឬយ៉ាងណាអឺយើង ត្រូវដឹងថាសេចក្តីល្អរបស់យើងនោះមិនខូចព្រោះអ្នកដតីមិនឲ្យតម្លៃឡើយសេចក្តីល្អរបស់យើង មិន អាចអាប់ពណ៌ព្រោះអ្នកដតីនិយាយបងអាប់ឡើយសេចក្តីល្អរបស់យើងមិនអាចខូចព្រោះអ្នកដតីនិយាយមូលបង្កាច់ឡើយប៉ុន្តែ បញ្ញារបស់យើងអាចចូលទៅដល់ចំណុចនឹងបាននៅពេលដែលដែលយើងយល់បរមត្តធម៌សរុបមកនៅតែចង់ឲ្យរៀនហ្នឹងហើយហើយសេចក្តីអាក្រក់របស់យើងក៏វាមិនអាចคลายជាល្អព្រោះគេសរសើរដែរអញ្ចឹងអាក្រក់គឺអាក្រក់ល្អគឺល្អកុសលគឺកុសលអកុសលគឺអកុសលហើយហ្នឹងហើយយើងធ្វើអាក្រក់អ្នកដតីសរសើរថាល្អវាអត់វាคลายជាល្អដែរដូចលមួកអញ្ចឹងយើងយើង យើងយើងចង់សរសើរថាល្មក់ក៏អូបវាមិនក៏អូបទេដែលផ្កាម្លេះយើងចង់បង្អាប់ថាម្លេះស្អុយវាអត់ស្អុយទេធាតវាយ៉ាងម៉េចវានៅតែអញ្ចឹងកុំភ័យខ្លាចតែយើង ប្រែ ទៅតាម គេថាណាប្រែ ទៅតាម គេថានឹងវាជាចំណុចអន់បំផុតរបស់របស់យើងម្នាក់ម្នាក់ហ្នឹងឧទាហរណ៍ផ្កាម្លេះកំពុងក្អូបក្អូបថាគេថាអូស្អុយស្រាប់តែសពូនអស់លេងស្រាប់តែស្អុយងោងអាហ្នឹងហើយ ដូចជាបញ្ហារបស់កាមលិសមិនមែនបញ្ហារបស់អ្នកថាទេដូចយើងអញ្ចឹងចង់គាត់ថាឲ្យថារឿងរបស់គាត់យើងនៅធ្វើបានប៉ុណ្ណារឿងយើងប៉ុណ្ណឹងអត់ទៀមទានឹងការសរសើរពីគាត់ទៅទៀតមានពេលធ្វើធ្វើវាមិនមែនតើគាត់សរសើរយើងមិនយើងគោរពគាត់មិនអញ្ចឹងបាច់សើក៏បានមាន ពេលមានពេលវេលាគោរពគាត់គោរពក្នុងទូនាទីជាកូន ប្រសាគាត់អញ្ចឹងទៅណាហ្នឹងហើយ គោរពឲ្យគាត់ដើរចេញរឿងរបស់គាត់ទៅទៀតព្រោះយើងបានធ្វើឲ្យធ្វើឲ្យដោយចិត្តជ្រះថ្លាឃើញគាត់ងัวដើរចេញគឺជាទុកទោសរបស់គាត់ឃើញថាគាត់កំពុងកើតទុកតែស្រួលណានៅពេលណាដែលយើងយល់ពីអាសេចក្តីល្អហ្នឹងហ្នឹងហើយយើងនឹងខ្លាចអ្នកដតីមិនឃើញសេចក្តីល្អរបស់យើងអត់ខ្លាចអាហ្នឹងអត់អត់ខ្លាចដូចថ្មនិយាយពធរថ្ងៃថ្មបញ្យលរថ្ងៃ អាត្មាគ្មានទៅឈប់ធ្វើ ព្រោះតែគេជេរអាត្មាអត់តាមមិញចូលមកមិញថាអាត្មាខ្លាំងខ្លាំងដែរសួរថាអាត្មាឈប់ធ្វើអាត្មាមិនឈប់ទេនៅតែធ្វើអញ្ចឹងហើយក៏មិនមែនធ្វើព្រោះប្រឈឺគេថាមកពីគេថាបានអញធ្វើទៅក៏អត់គេចង់ថាថាទៅគេមិនថាឲ្យទៅតែអាត្មាដល់មកអាត្មាធ្វើតែអញ្ចឹងធម្មតាអញ្ចឹងហ្នឹងហើយ ចង់គម្រាមថាម៉េចថាបើបើអញ្ចឹងអញឈប់ស្ដាប់អាហ្នឹងក៏គ្មានមកខត់អាត្មាកើតឈប់ស្ដាប់មិនមែនទៅខាតទេអាត្មាហ្នឹងហើយឥឡូវបើស្ដាប់យល់មានទៅបានអីអាត្មារឿងតែខ្លួនឯងហ្នឹងឃើញទេនៅពេលដែលយើងកំណត់រឿងដែលយើងធ្វើច្បាស់វាមិននៅលើមាត់គេអត់បញ្ហាទេអាត្មាក៏ធ្លាប់មាន អ្នកមានគុណខ្មែរប៉ុន្មានឪពុកម្ដាយថ្មទេថ្មហៅថាអ្នកមានគុណថ្មអញ្ចឹងចុះប៉ុន្តែខុសពីម្ដាយឪពុកថ្មធ្លាប់កតើតកតក់ដាក់ថ្មថ្មនៅតែគោរពនៅតែថ្វាយអង្គមនៅអានោះរឿងរឿងគាត់ខឹងរឿងរបស់គាត់ថ្មអត់ខ្វល់តែថ្មនឹកឃើញគុណដែលគាត់ធ្វើចំពោះថ្មពីមុនថ្មនៅតែគោរពគាត់តែមិនមែនទៅមកគ្រប់គ្រងអារឿងភាពកតើកតក់របស់គាត់ហ្នឹងទេថ្មនឹកឃើញថាគុណពីមុនមិនមែនងប់ទេតែគុណគឺគុណថ្មគោរពតែគុណទេ កន្លែងគាត់ក៏ទៅកតក់អានឹងរឿងរបស់គាត់មិនអកុសលរបស់អាផងប៉ិនសួរថាគេក៏ទៅកតក់អញ្ចឹងអាឈប់គោរពថាអត់ទេអាគោរពអានឹកតែពីមុនដែរហ្នឹងហើយពូពីមុនបើអត់គាត់ក៏អាពិបាកអាយល់អញ្ចឹងហើយគោរពហ្នឹងក៏គោរពទៅលើអ្វីដែលគួរគោរពគួរគោរពមែន ការដែលគាត់ជួយយើងហ្នឹងគឺនៅតែតែជារឿងគួរគោរពមែនចឹងខ្មែរអត់ចាប់យល់ថាអូគាត់មិនយកចិត្តទុកដាក់មួយយើងផងគោរពហើយគាត់មិននិយាយរកយើងផងខ្មែរអត់យល់អាហ្នឹងខ្មែរអត់យល់អាហ្នឹងខ្មែរនៅតែសប្បាយចិត្តថាអ្វីដែលខ្មែរបានធ្វើខ្មែរធ្លាប់ទទួលគុណពីគាត់ខ្មែរគោរពគាត់ខ្មែរជូននេះជូននោះគាត់អាហ្នឹងជាកតញ្ញូរបស់ខ្មែរគាត់យកទៅបោះចោលរឿងរបស់គាត់ឧទាហរណ៍ ទោះបីគាត់យកឲ្យគាត់ខ្ពើមគាត់ទៅបោះចឹងអាត្មាអត់ខ្វល់បោះបោះទៅ មានខាតអីអាត្មាអាត្មាចម្រើនកុសលអាត្មារួចហើយអញ្ចឹងអាត្មាគិតអញ្ចឹងបានអាត្មាធ្វើកើតអាត្មាអត់ខ្វល់ទេអត់ខ្វល់ជូនទៅអឺខ្លួនឯងនឹងល្អណាស់ខ្លួនឯងនឹងចេះអាត្មាអត់ខ្វល់ទេសំខាន់អាត្មាបានធ្វើហ្នឹងហើយមិនអនុញ្ញាតឲ្យរឿងពេញចិត្តឬមិនពេញចិត្តរបស់អ្នកទេមករាំងស្ទះរឿងអំពើល្អរបស់យើងទេអត់ទេ ធ្វើបានប៉ុណ្ណាប៉ុណ្ណឹងទៅណាមើលវាក្តៅពេកទៅវាសម្រាកបន្តិចសិនទៅតែមិនចងគំនុំទុកក្នុងចិត្តអត់អត់សុភាស៊ីអាសុភាអេសស៊ីខ្ញុំករណា សូមថ្វាយបង្គំសូមគោរពដល់គុណប្រតនត្រ័យនិងម្ចាស់គ្រូជាទីគោរពជ្រះថ្លា ខ្ញុំករណាមានសំណួរ 1. ព្រះសារីបុត្រនិងមកកលាន ដើររកគ្រូ ដែលល្អដើម្បីរៀនហើយ បានជួបនឹងសាវករបស់អឺពុទ្ធក៏ទៅរៀនជាមួយព្រះពុទ្ធប៉ុន្តែហេតុអ្វី នៅពេលដែលទេវតាត់បែងចែកសាវកព្រះសារីបុត្រនិងមកកលាន ជ្រើសផ្លូវទេវតាត់ទៅវិញជ្រើសជ្រើសផ្លូវពុទ្ធទេវតាត់ទៅវិញ អឺដូចអត់យល់ឡើយនេះអឺប៉ុន្តែហេតុអ្វីនៅពេលដែលទេវតតបែងចែកសាវកព្រះសារីបុត្រនិងមកកលៀនជ្រើសជ្រើសផ្លូវពុទ្ធទេវតតទៅវិញសរសេរមកទៀតប៉ុន្តែអានមិនយល់ទេឡើយនេះសូមយ៉ាងគ្រូជួយបញ្យល់សូមអរគុណអឺពេលដែល បើអាត្មាដឹងរឿងនិទានប្រវត្តិហ្នឹងពេលទេវតតបែងចែកសាវកយកពួកអឺភិក្ខុអ្នកបួសថ្មីថ្មីទៅហ្នឹងវាអត់មានពាក់ព័ន្ធសរិបុត្រមកកលៀនផងប៉ុន្តែសរិបុត្រមកកលៀនព្រះអង្គប្រើទៅជួយនៅអឺ វិខថ្មីថ្មីដែលគ្នាមិនដឹងនោះដើរតាមទេវទត្តទៅជាផ្លូវខុសនោះឲ្យទៅពយល់ឲ្យដើរផ្លូវត្រូវវិញអញ្ចឹងរឿងនេះរឿងគួរធ្វើតែមិនមែនរឿងមិនគួរធ្វើណាប៉ុន្តែមិនដឹងថាអ្នកសួរចង់សួរថាម៉េចបើអាចបញ្ជាក់មកម្ដងទៀតបងទី2ខ្ញុំកណ្ណាសប្បាយចិត្តណាស់ដែលឃើញជាគ្រូមានសុខភាពមមួន ខ្ញុំកណៃជ្រះថ្លានឹងការស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធដែលម្ចាស់គ្រូផ្សាយសំបីស្វាមីនិងកូនកូនក៏ស្គាល់ឈ្មោះម្ចាស់គ្រូដែរហើយយល់លែងជឿលើមច្ឆាទិដ្ឋិលែងសុំទោះគេឌឺដងយ៉ាងណាក៏ខ្ញុំកាលណាមិនខឹងមិនតប ដោយចេញហើយអាណិតមិនដឹងថាថ្ងៃណាគាត់មាននិស័យជាមួយព្រះធម៌ខ្ញុំកាលណាសូមអរគុណព្រះសាធុនឹងនៅពេលដែលយើងកាន់តែយល់ទៅរឿងឌឺដង អ្នកឌឺដងហ្នឹងនឹងអ្នកកើតអកុសលយើងមិនមែនកើតអកុសលទេបាទយើងមានលំនឹងដូចគ្នានឹងយើងចាក់គ្រឹះអាគាររបស់យើងកាន់តែរឹងមាំអញ្ចឹងខ្ជុះខ្យល់អីល្មមមកវាអត់ធ្វើឲ្យប៉ើងទេហើយរឿងដែលធ្វើបន្ថែមមានតែឆ្នៃយ៉ាងម៉េចដើម្បីឲ្យទប់ទល់បាននឹងខ្ជុះទាំងអស់នឹងដូចនៅជប៉ុននៅអីគឺគេធ្វើផ្ទះយូរទៅគេធ្វើបច្ចេកទេសយ៉ាងម៉េចធ្វើទៅសរទាំងម៉េចទៅវាមាន រំញ័រពេលញ័រផែនដីទៅវាអត់បាក់អីចឹងគឺដាក់ទៅសធំធំពីក្រោមអីចឹងទៅគេអត់ទៅទប់ផែនដីទេតែគេអាចធ្វើយ៉ាងណា ដើម្បីពេលដែលផែនដីញ័រហ្នឹងវាអាចមិនប្រេះមិនស្រាំអាគីអីចឹងណាវិធីមនុស្សឆ្លាតគេធ្វើអញ្ចឹងព្រះអង្គគ្រូក៏ណែមានសំណួរមួយទៀតតើសិល5សម្រាប់ឲ្យបុគ្គលគ្រប់រូបដែលកាន់សាសនាពុទ្ធប្រតិបត្តិតាមមែនទេទៀត ហើយបើមិនជាការកាន់សិលនោះប្រតិបត្តិបានតែ4ខ្វះ1តើជារឿងដែលមិន គួរក៏បីឬយ៉ាងណាបងគ្រូខ្ញុំកណាមានសំណួរមួយទៀតតើសិល5សម្រាប់ឲ្យបុគ្គលគ្រប់រូបដែលកាន់សាសនាព្រះពុទ្ធប្រអត់ដដែលអឺសិល5ហៅថាបញ្ញសិលហ្នឹងមានឈ្មោះថាជានិច្ចសិលមិនមែនជាកម្មសិទ្ធិដាច់មុខរបស់ពុទ្ធសាសនាទេអញ្ចឹងអត់ទេ ហ្នឹងហើយស្អីដែលជា កម្មសិទ្ធិដាច់មុខថាចឹងចាស់ដែលដែលវាមិនទូទៅ មិន មាន នៅក្នុងសាសនាដទៃហ្នឹងគឺអរិយសច្ចធម៌ហ្នឹងត្រឹមតែនិច្ចសិលអីហ្នឹងការអប់រំទូទៅក៏មាននៅក្នុងក្រមដតីលទ្ធិដតីប៉ុន្តែគ្រាន់ថាដូចថ្មនិយាយពីរឿងការបរៀនពីច្បាប់ស្រូបទាញហើយនឹងធោប្រពន្ធហ្នឹងគ្រាន់ថា ោះបីព្រះអង្គសំដែងទៅកន្លែងណាក៏ដោយក៏មិនជាប់ដោយទិដ្ឋិដែរអឺអត់មានពុទ្ធសាសនាក៏គេរសាដែរហ្នឹងជាសិលរបស់មនុស្សដូចជាមិនសម្លាប់ជារឿងយើងត្រូវការមិនលួចហ្នឹងក៏ច្បាប់ ការពារអាហ្នឹងមិន ប្រព្រឹត្តខុសក្នុងកាមហ្នឹងក៏ច្បាប់គេការពារតែហ្នឹងការកុហកបោកប្រាស់អីអីហ្នឹងក៏ច្បាប់គេការពារហ្នឹងដែរអត់ពធពពុតក៏គេ រៀបច្បាប់ដើម្បីការពាររឿងហ្នឹងណាគ្រឿងសង្វឹងហ្នឹងក៏គេរៀបដើម្បីការពារតាមការដែលអាចធ្វើបានដែរថាវាមិនដាច់សុទ្ធអីចឹងហ្នឹងហើយជានិច្ចសិលហើយសួរថាបើកាន់បានតែប៉ុណ្ណេះប៉ុណ្ណោះអឺស្រេចយើងថាហ្នឹងជាជាជំរើសរបស់យើងតែប៉ុន្តែថាបើយើងហៅថាបញ្ចសិលតែម្ដងវាវាខុសពាក្យហៅថាចតុសិលវិញអញ្ចឹងចតរាសិលហ្នឹង ប៉ុន្តែមក play របស់វាគឺគឺ5ហ្នឹងឯងឧទាហរណ៍ដូចស្មានលើកថាមនុស្សប្រុសនៅ តាមជនបទមានតែរបស់ប្រហែលវាគ្រប់មក play ឧទាហរណ៍ថាដើរទៅអញ្ចឹងមានខោខ្លីមួយ ទៅអាវយឺតមួយទៅនាឡិកាមួយទៅមួកកតាប់មួយទៅគេថាមួកសំបុកអីមួយទៅកសែងមួយទៅបងកទៅ មាន5អញ្ចឹងណាវាគ្រប់ប្រដាប់តែមួយមួយវាមានប្រយោជន៍ ខោខ្លីវាការពារគេខ្មាស់ទៅអាវយឺតហ្នឹងវាបាំងកម្ដៅខ្លះការពាររាងកាយទៅអឺនាឡិកាសម្រាប់មើលម៉ោងទៅមួកហ្នឹងវាការពារក្បាលកុំឲ្យក្ដៅទៅវាមានតួនាទីរបស់វាអញ្ចឹងហើយកសែងហ្នឹងក្រៃលោយើងត្រូវវិចត្រូវខ្ចប់ឬក៏ត្រូវផ្លាស់ងូតទឹកអីហ្នឹងវាមានតម្លៃរបស់វាអញ្ចឹងប៉ុន្តែបើសួរមកវិញចុះបើយើងដើរទៅអត់កសែងបានអត់តើមានថៃចុះបើទៅអត់មាន មួកបានអត់តើមានអីចុះបើខ្ញុំដើរស្លៀកតែខោខ្លីអត់ពាក់អាវបានអត់តើមានអីចុះបើស្លៀកតែខោខ្លីអត់ទាំងអាវអត់ទាំងមួកអត់ទាំងកសែងអត់ពាក់នាឡិកាទៀតគឺមានអីចុះបើខ្ញុំដើរស្រាតបានអត់តើមានអីគ្រាន់តែចេញអាទឹកនឹកខ្មាស់គេប៉ុណ្ណឹងវាជាសិទ្ធិរបស់យើងដែរអានោះប៉ិនបើគ្រប់មកប្រដាប់វាទល់តែគ្រប់5នឹងអញ្ចឹងណាឧទាហរណ៍ ប៉ុន្តែរសារបានប៉ុណ្ណារឿងរបស់យើងប៉ុណ្ណោះតើបុគ្គលមាននៅសិលនិងបុគ្គលដល់នៅត្រៃសណគមមានការដតីពីគ្នាយ៉ាងណាសូមលោកចាស់គ្រូអនុគ្រោះមាននៅសិលកាលណាបចេតនាវាចានឹងកើតឡើងអឺសិលនឹងកើតដែរមាន ពេលខ្លះមិនមានត្រៃសណគមនឹងក៏សិលកើតដែរឧទាហរណ៍ដូចជានិច្ចសិលនៅពេលដែលអត់មានពុទ្ធសាសនានឹងក៏មានគេរសាដែរអញ្ចឹងណាចេតនាដែលវាចា នៅអកុសលផ្សេងផ្សេងដូចជាចេតនាថ្នាក់សម្លាប់ថ្នាក់លួចថ្នាក់ប្រព្រឹត្តខុសក្នុងកាមនិយាយកុហកអីហ្នឹងផឹកសូរ៉ាអីហ្នឹងដូចសច្ចៈធម៌អីការដែលព្រះបរមគ្រូព្រះអង្គទ្រង់សន្សំសច្ចៈបារមីអីហ្នឹងអឺមมันមានពុទ្ធសាសនាទេហើយបើมันមានពុទ្ធសាសនាអឺ ត្រៃសណគមក៏មិនប្រកបដែរមិនមានទេគឺមិនមាន ការដល់ត្រៃសណគមទេប៉ុន្តែនិច្ចសិលមាន ធម្មតាក៏ប៉ុន្តែអឺសិលដែលមានព្រមមួយលើដោយត្រៃសណគមវាក្រៃលែងជាង មានតសិលតទេអញ្ចឹងណាត្រង់ថាបុគ្គលដែលអាចដល់ត្រៃសណគមបាន បុគ្គលនឹង មានការយល់ពធច្រើន នឹងយល់ដឹងនៅតម្លៃនៃពធយល់ពីសភាវៈធម៌បានច្រើនហ្នឹងហើយនឹងបើមានសិលហើយបានដល់ត្រៃសនគមផងប៉ុន្តែដល់ដោយ ដោយសេចក្តីជ្រះថ្លាណាមិនមែនដល់ដោយ គេនាំថាទេអឺសិលដែលដល់ត្រៃសនគមតាមគេថាហ្នឹងវាអត់មានលើសគ្នាពីសិលដែលអត់មានពុទ្ធសាសនាទេអត់លើសគ្នាទេ សាសិល5ហើយអាចារ្យនាំថា ដោយមិនយល់វធបើនិយាយពីកម្រិត គឺដូចដូចដូចមានសិលនឹងដោយរសាសិលសម័យអត់មានពុទ្ធសាសនាអញ្ចឹងកុំថាលើសគ្នាអត់លើសទេវាបានលើសតែតម្រង់បានលើសតែរបៀបណាលើសតែរបៀបអឺមុនសាសិលនឹងពុទ្ធធាំងសណ្ឋានកឆាមិសិតទៅអីទៅប៉ុន្តែបានតែរបៀបទេវាអត់មានលើសមែនទេទេ ប៉ុន្តែសិលដែលដែលរក្សាដោយ មាន ត្រៃសណគមតាមការមានសទ្ធាជ្រះថ្លា គឺបុគ្គលនឹងបានយល់ពធបានដល់នៅត្រៃសណគមយើងមើលនៅក្នុងបេដកឃើញទេជាពិសេសនៅក្នុងបសោតដ៏ច្រើនបាទសក់ខ្លះគាត់មិនដែលអឺរសាសិលឲ្យគាត់ណាអត់ផងដល់ពេលគាត់ស្ដាប់ធម៌ហើយ អឺយល់ច្បាស់យល់ច្បាស់យល់ច្បាស់ទៅគេពោលថាម៉េចគេពោលថាបបពុតព្រះអង្គដ៏ចម្រើនឬក៏បបពុតលោកម្ចាស់ដ៏ចម្រើនធោដែលព្រះអង្គសម្ដែងមកពីរោះក្រៃណា ហើយភ្លឺច្បាស់ណាស់ព្រះអង្គគូរនីដូចគេត្រូលប្រទីបនៅក្នុងទីងងឹតឬក៏ដូចគេប្រាប់ផ្លូវដល់មនុស្សវងវែងដូចគេផ្ញើរបស់ដែលផ្កាត់ បពុតព្រះអង្គដែលចម្រើនហើយចាប់ពីថ្ងៃនេះទៅ សូមសម្គាល់នៅខ្ញុំថាជាឧបាសកឬក៏ជាឧបាសិកាអ្នកដល់នៅប្រតនត្រ័យជាទីពឹងទីរលឹកឃើញទេអឺអាមិនបានគេដល់ប្រតនត្រ័យហ្នឹងមិនមែនមានត្រឹមតែសិលទេនៅនឹងយល់ពធទៀតអញ្ចឹងអ្នកដែលដល់ត្រៃសណគមគឺអ្នកយល់ពធដល់មែនទេណាបើដល់តាមគេគេប្រាប់ឲ្យដល់ទេគ្មានដល់ទេអត់មានដល់ទេ អញ្ចឹងហើយបានជាអ្នកទៅសោតពុទ្ធังសានង្កឆាមិរាប់លានអ្នកហ្នឹងនៅទៅជឿខ្មោចជឿអរិយហ្នឹងគឺអីមកពីអត់យល់ពធហើយដល់ហ្នឹងមិនមែនដល់ខ្លួនឯងអាស្ទួសទ្ធាខ្លួនឯងវាអត់ដល់វាអត់ដល់វាទៅនឹងទៅតាមតែគេថាហ្នឹងហើយ សបោហើយអ្នកស្ដាប់ទាំងឡាយមើលមើលចាស់ចាស់យើងតែចាស់បន្តិចគាត់ថាទៅថ្វាយខ្លួនណាហើយដល់នៅពុទ្ធពធប្រសង់ជាទីពឹងទីរលឹកហ្នឹងប៉ុន្តែមានមានបានទីពឹងទីរលឹកឯណាមានដានលឹកមែនតែនណាថាតាមគេហ្នឹងលឹកអីគេលឹកពធហ្នឹងមានអីគួរឲ្យលឹកតទេតទេទៅថ្វាយខ្លួនគឺថាឲ្យ ថាពុទ្ធាំងសរណង្គឆាមិ សុំដល់នៅពុទ្ធជាទីពឹងទីរលឹកឥឡូវសួរត្រឡប់ទៅវិញនឹករឿងអីហ៎នឹកពុទ្ធនឹងនឹករឿងអីមានអីគួរឲ្យនឹកបើមិនយល់ហ្នឹងធម្មងសារណង្គិឆាមិសុំដល់ពធជាទីរលឹករលឹករឿងអីមានអីគួរឲ្យនឹកវាអត់យល់ទៅពធស្អីហ្នឹងអឺសង្ខាំងសារណង្គិឆាមិសុំដល់ព្រះសង្ឃជាទីរលឹករលឹករឿងអីគ្មានអនុសាវរីយ៍ស្អីហ្នឹង មិនដែលបានទទួលគុណអីពីលោកហ្នឹងលោកមិនដែលបរៀនយើងឲ្យយល់រឿងអីហ្នឹងហើយទៅរលឹកលោកមិនអាហ្នឹងបានតែតម្រង់ហ្នឹងហើយអញ្ចឹងបើនិយាយនិយាយ ពីសិលទៅទេគឺសំដៅដល់ចេតនាវាចាបាបតែប៉ុណ្ណឹងប៉ុន្តែបើសិលមួយលើដោយត្រៃសណគមមានន័យថានឹងយល់ផង មានសិលផងយល់គុណពធយល់តម្លៃពធដោយដោយយល់នៅការបង្រៀនរបស់ព្រះអង្គ យល់ហ្មងណាហើយថ្វាយខ្លួនក្រឹបហ្មងយើងថាថ្វាយខ្លួនផងប៉ុន្តែគេគេប្រើ ពាក្យមិនមែនថាថ្វាយខ្លួនគេថាសូមដល់នៅបរតនត្រ័យជាទីពឹងទីរលឹកប៉ុណ្ណឹងប៉ុន្តែមិនបានរលឹកកើតថាមកពីយល់សិនគេណាយល់សិនជាងបានអាត្មានឹកឃើញទៅ ខ្មែរហ្នឹងមាន ប្រមាណអ្នកក៏ធ្លាប់ស្អប់ស្អប់ពុទ្ធសាសនាហ្មងប៉ុន្តែបើពេលគាត់យល់គាត់មកសុំទោសបដាយ ហ្នឹងហើយគាត់មកសុំទោសគាត់សារភាពហើយមិនមែនធ្វើតែសុំទោសព្រោះ ខ្លាចមានទោសធ្លាក់មរក់ប្រែតអីទេគាត់មកសំដែងពីការយល់របស់គាត់ជ្រះថ្លា មានធ្វើតែសុំទោសបែរមកជាជ្រះថ្លា